កោតក្រែងណាហើយយើងក៏ត្រូវការលុយកាក់អីអីនឹងឯងដើម្បី កសាងកុដិសាលាព្រះវិហារទៅទៀតនឹងឯងសភាពនៃចិត្តរបស់យើងនឹងក៏វាមានសភាពទន់ទៅតាមនឹងក៏សរសើរទៅលើកតម្កើងទៅអីអីចឹងទៅដើម្បីយកចិត្តយកថ្លើមអីទៅតាមនឹងជាមួយនឹងអ្នកដែលមានទ្រព្យសម្បត្តិអីអីទាំងអស់នឹងចឹងទៅ អានឹងមានអីទេឲ្យតែថាគាត់មានសទ្ធាបានបំពេញនៅក្នុងកុសលធ្នាក់ទានអីអីហ្នឹងកុំឲ្យវាជារឿងផ្សេងកុំឲ្យវាជារឿងទៅតល់នឹងឯងតែដោយសារតែថាណាឃើញគាត់មានបានអីចឹងទៅចេះតែលួងលោមទៅចេះតែអែបអបទៅចេះតែសូមអីអីចឹងទៅ ធ្វើឲ្យគាត់រឹតតែធុញទ្រាន់ទៅ នៅ ក្នុងសាសនានឹងទៅទៀតអានឹងក៏មានដែរចឹង នឹងឯងដូច្នេះគ្រាន់តែរំលឹកឲ្យឃើញថាអ្វីដែលជាធម្មសម្បត្តិនៅក្នុងព្រះសាសនានេះ គឺមានតម្លៃណាទាំងដែលសម្រាប់ឲ្យពុទ្ធបរិស័ទយើងជាពិសេសគឺគុណចាស់នឹងឯងមានសេចក្តីត្រេកអរមានសេចក្តីសុខជាមួយនឹងធម្មសម្បត្តិគឺសិលសមាធិបញ្ញានឹង ហើយរឿងជាមួយនឹងអ្នករតីបើគាត់មានសទ្ធាឲ្យវាពិតជាសទ្ធារបស់គាត់មកអាហ្នឹងក៏យើងអនុមោទនាត្រេកអរហើយបានញោមមានសទ្ធាអីអញ្ចឹងជាបុណ្យកុសលរបស់ញោមនឹងឯងដែលនឹងឲ្យ បាននៅសុគតិភពឬក៏ជាឧបនិស្ស័យបានចាក់ធ្លុះសច្ចធัวអីអីអញ្ចឹងទៅប៉ុន្តែគឺអ្វីដែលជាទីត្រេកអររបស់អាត្មាភាពហ្នឹងគឺសម្បត្តិរបស់អាត្មាភាពខាងក្នុងហ្នឹង ពុទ្ធបរិស័ទយើងក៏អញ្ចឹងទាំងត្រូវចេះសាង នៅ អារម្មណ៍ឲ្យជាទីត្រេកអររីករាយដោយឡែកផ្សេងពី កាមគុណពីសម្បត្តិក្នុងโลกនេះនឹងឯងពីព្រោះអ្វីក្នុងโลกនឹងវាមិនបាននៅ ជាមួយយើងរហូតទៅទេនឹងឯងធ្វើឲ្យខាតពេលវេលាក្នុងការអប់រំចិត្តធ្វើឲ្យមានការអលោះអាល័យសោកសៅមួម៉ៅក្តៅក្រហាយ សពគ្រប់ទាំងអស់កំណាញ់ចំណែនយើងក៏ស្រឡាញ់គេក៏ចង់បានដដើមគ្នាវីវក់ជាមួយគ្នានឹងលៀបសការៈអីទាំងអស់ហ្នឹងដូច នៅ កូនក្មេងតូចឆ្លោះដដើមគ្នាអញ្ចឹងតែធំហើយហ្នឹងណាមើលមើលយើង មាន រង្គាសអាសភាពនៃការដណ្ដើមគ្នានឹងទេត្រូវការអ្វីអ្វីនឹងទេ មិនមែនជាការអភិវឌ្ឍបញ្ញាឯណាដណ្ដើមរបស់ក្នុងលោកនឹងនោះ នឹងឯងយើងនឹកមើលដល់កូនក្មេងបានយើងនឹកឃើញថាគូឲ្យរង្គៀសណាស់អានេះវាគ្រាន់តែថាដូររបស់លេងតារបស់ក្មេងផ្សេងរបស់មនុស្សធំផ្សេងប៉ុន្តែកុំភ្លេចថានៅតែជាគ្រឿងលេងដដែលទេណានឹងឯងហើយយើងនៅជាអ្នកលេងដដែលហ្នឹងទេណាលេងរបស់ក្នុងលោកហ្នឹងលេងដីលេងទឹកលេងភ្លើងលេងខ្យល់ហ្នឹងណាលេងមហាភូតរូបលេងរូបកាយហ្នឹងណាកាមគុណកិលេសអីទាំងអស់ហ្នឹងអញ្ចឹងបានថាត្រូវ ត្រូវដូរដូរគ្រឿងលេង ដូរអាចិត្តលេងនឹងឲ្យមកជាចិត្តខ្សែមខ្សាមវិញឲ្យមានជំរុំនៃសេចក្តីសុខសម្រាប់ជីវិតយើងចឹងមែនមែនទៅណាសាងប្រគុណកត់អរតនីព្រះអង្គប្រថាប់គង់នៅក្នុងហប្រតិមនោទ្វារវិថីទាំងនឹងឯងដែលបានជ្រាបគុណពុទ្ធសាងនៅបឋមចេតដីគឺការសិក្សាពធัว សាងនៅសង្ឃារាមអារាមគឺប្រសង់ដែល ប្រព្រឹត្តទៅដោយសិលសមាធិបញ្ញានេះឯងជាសង្ឃៈបរមត្តនឹងឯងក្នុងជីវិតរបស់យើងហើយមើលមើលយើងរីករាយប៉ុណ្ណា ដោយលោកសិទ្ធិអាណាតបិណ្ឌិតដែលគាត់ជើញមកវត្តជាតពុននឹងមួយថ្ងៃប្រហែលដងរីករាយយ៉ាងណាយើងចូលមកវត្តយើងនឹងវត្តកាយវត្តវិជាវត្តចិត្តនឹងប្រទៅបានល្អជាមួយគ្នានឹងព្រះសម្មាសម្ពុទ្ធដោយពុទ្ធានុសតិជាមួយគ្នានឹងបឋមចេតដីដោយធម្មានុសតិជាមួយគ្នានឹងប្រសង្ឃារាមនឹងដោយសង្ឃានុសតិហើយយើងរីករាយប៉ុណ្ណាទៅទៀតហើយដោយ យើងចូលទៅក្នុងជំរំទៅសុកសានវិមានប្រាសាទទេវលោកព្រហ្មលោកអីណាក៏មិនស្មើជាមួយគ្នានឹងនៃខមៈចិត្តព្រឹកទៅចឹងគឺការអប់រំនៅអវ័យវ័យដែលសម្រាប់ជាទីរីករាយហើយយើងមិនប្រព្រឹត្តទៅ ជាការលេងដោយលោភៈទេព្រោះលោភៈនោះវាជាការលេង អារម្មណ៍របស់លោភៈជាគ្រឿងលេង លោភៈនឹងជាការញៀនអារម្មណ៍របស់លោភៈជាគ្រឿងញៀនលោភៈនឹងឯងជាការស្រវឹងអារម្មណ៍របស់លោភៈជាគ្រឿងស្រវឹងអញ្ចឹងយើងដូរមកជាមហាកុសល ចម្រើនឡើងអប់រំដោយឧបចារៈសមាធិទៅ ប្រកដីរបស់ពុទ្ធបរិស័ទដែលមានទេពឋានវិបស្សនាអញ្ចឹងគឺពុទ្ធបរិស័ទយើងមើលមើលក្នុងទីវត្តអារាម ដែលយើងបានកសាងហើយនឹង មានរបមគាត់ជុំវិញ ដែលយើងមានសិលមានសេចក្តីអត់ធន់នឹងជាសសររបមមមមទៅណាស់ហើយមានហេរិអតបៈនឹងជាផ្លូវជុំវិញដើម្បីយាមលបាតនឹងឯងហើយមាន ខ្លោងទ្វាគឺសតិប្បដ្ឋាន មានផ្លូវចូលមកគឺអរិយមគ្គក្នុងនគរគឺព្រះនិព្វាន ឡើងកាន់ធម្មប្រសាទ ដែលជាប្រសាទធัวណារហូតដល់ទៅ ព្រះអរិយបុគ្គលលោកចូលកម្មផលសមាបត្តិមានព្រះនិព្វាន ជាអារម្មណ៍នឹងឯងទៀតក្នុងធម្មប្រសាទរងមើលរឿងកណ្ដាលផ្លូវបែកជា4ផ្លូវបែកជា4គឺសតិប្បដ្ឋាន4ហ្នឹងមើលមើលមើលមើលជំរំនៃសេចក្តីសុខដែលពុទ្ធបរិស័ទយើង កំពុងវឹកហាត់អប់រំកសាងនៅធម្មប្រសាទនឹងឯងចា៎នៅធម្មប្រសាទនេះគឺថាជាធម្មប្រសាទនៅក្នុងនគរគឺព្រះ និព្វានទាំងដោយអំណាចថាអរតវិរិយោបហិតតោមានចិត្តបង្អោនមកកម្មព្រះនិព្វាន ក្នុងដំណើរផ្លូវគឺថាចូលមកតាមខ្លោងទ្វារសតិប្បដ្ឋាន4ហ្នឹងអញ្ចឹងផ្លូវចូលមកគឺអរិយមេអង្គ8ហ្នឹងផ្លូវចូលមករួចព្រះនិព្វាន ហើយអញ្ចឹងព្រះសធម្មនេះដល់ទៅពេលកសាងហើយ គឺថាព្រះសធម្មហ្នឹងពោធិបក្កយៈធัวហ្នឹងមាន ព្រះនិព្វានជាអារម្មណ៍ ក្នុងមគ្គវិថីហើយនៅក្នុងផលសមាបត្តិវិថីនឹងឯងដែលពុទ្ធបរិស័ទយើងមានទិសដៅកិច្ចការងារដែលត្រូវអប់រំកសាងនៅប្រាសាទធัวនឹងឯងទាំងក្រៃលែងជាងវិមានប្រាសាទទេវតាវិមានប្រាសាទព្រំនឹងទៅទៀតហ្នឹងឯងហើយយើងមានស្រះបោកករណីព្រឹត្តទៅគឺថានៅពេលដែលប្រកដីមានសัตว์មកជាអារម្មណ៍ហ្នឹង មនុស្សទេវតាមកជាអារម្មណ៍ហ្នឹងគឺថាមានមេត្តាចិត្តល្អណាស់ស្រះបោកករណីស្រះឈូកទេណាហើយមានដីរៀបស្មើមានស្មៅមានមលុបឈើព្រឹកទៅដោយសមាធិនៅក្នុងការដែលពុទ្ធបរិស័ទមានជីវិតរស់នៅព្រោះជាអ្នកមានធัวបានឃើញហើយពិចារណាឃើញនៅធัวនឹងឯងនាំមកនៅសេចក្តីសុខសាន្តនឹងខ្ញុំកណាបានលើកសេចក្តីនៃពធัวវិជ្ជាមកហ្នឹងឯងមុន បងកនឹងស្អិតនឹងឯងឥឡូវបានស្រួលក្រំហើយប៉ុន្តែថាប្រគល់ជូនឲ្យបង្និតសិនចុះនឹងឯងដើម្បីនឹងបានចាប់អារម្មណ៍សេចក្តីសើរើមកវិញណាបងនិតគាត់ចូលចិត្តសើរើរំលឹកចំណុចដែលគាត់ស្ដាប់បានចឹងទៅក៏ជួយជាការរំលឹក ពុទ្ធបរិស័ទនឹងឯងចឹងក្នុងក្តីទាំងអស់នេះក៏សូមអនុញ្ញាតពីគុណចាស់ដើម្បីបានបងបាសកចំណិតចាប់អារម្មណ៍ទីក្តីនៃពធសន្តានាយុបមិញអីហ្នឹងយ៉ាងណាក៏សំរំជាទីរីករាយជ្រះថ្លាទាំងសូមពុទ្ធបរិស័ទត្រេកអរនៅ ក្នុងការប្រព្រឹត្តធម៌ដែលជាធម្មសម្បត្តិមិនមានដណាមកដណ្ដើមទៀមទាអីធ្វើឲ្យយើងលំបាកទៅក្នុងការថែរក្សាក្រៅតែពីយើងប្រយ័ត្នប្រយែង ងចំពោះកិលេសខ្លួនឯងតែប៉ុណ្ណឹងចឹងសូមឲ្យពុទ្ធបរិស័ទយើងថែរក្សានៅរិយទ្រពដូចជាមនុស្សយើងទូទៅថែរក្សាវត្ថុសម្បត្តិខាងក្រៅមាសប្រាក់លុយកាក់លៀបសការៈអីសពគ្រប់នឹងឯងកិត្តិយសគេឈ្មោះឋានៈបុណ្យស័ក្តិអីអីទាំងអស់នឹងប៉ុន្តែ គឺមនុស្សក្នុងโลกនោះស្រឡាញ់ណាស់ណាទាំងស្រឡាញ់ណាស់នឹងឯងនៅស្រឡាញ់កូននឹងជាងខ្លួនឯងទៅទៀតក៏ថាបានដែរប៉ុន្តែវាតេតួងនឹងខ្លួនឯងហ្នឹងនឹងឯងកូនរបស់ខ្លួនហ្នឹងណាវាមិនមែនកូនអ្នកតីណាប៉ុន្តែតែមើលទៅតាមសភាពហ្នឹងសុខចិត្តថាប្រគល់រាជសម្បត្តិឲ្យកូននឹងឯងសុបាយតតីទៅមែនទែនឲ្យតែកូននឹងឯងមាន ចរិយាមេរយាទមានចំណេះដឹងសិក្សាសិល្បៈវិជ្ជាអីសមត្ថភាពទទួលរាជសម្បត្តិអីអីនឹងបានប្របីតាប្រមេតានឹងត្រេកអររីករាយណាស់ហើយរឿងរ៉ាវឆ្លោះប្រកែកតោះតែងគ្នារឿងហ្នឹងរឿងដូចព្រះជាដែលអគ្គមហេសីសោយព្រះវិលាលីទៅក៏អភិសេកអគ្គមហេសីក្រោយ ហើយដល់តែមានបត់ទៅក៏ប្រទៀនពូមិនដឹងថាមេត្តានឹងនឹកឃើញត្រូវការអីដល់ម្លឹងណានឹងឯងទៀតដល់ទៅកូននឹងធំទៅក៏មកសូមពូពីព្រះរាជានឹងគឺសូមរាជសម្បត្តិឲ្យបត់នឹងទៅមកមុនបងបាននឹកឃើញអីចឹងទេវាមិនតាន់ចម្រើនទៅដោយសេចក្តីស្រឡាញ់ ដល់ទៅស្រឡាញ់កូនទៅស្រឡាញ់ទៅស្រឡាញ់ទៅស្រឡាញ់ខ្លួនឯងផងហ្នឹងដើម្បីជាមេត្តារបស់ព្រះរាជាទៅចឹងក៏មានរឿងរ៉ាវចឹងចឹងព្រះរាជាក៏មានបុត្ររបស់ព្រះអង្គដូចព្រះបរមពោធិសត្វអីចឹងទៅដែរណាតាមរឿងចឹងប៉ុន្តែត្រូវគ្រប់គ្រងរាជសម្បត្តិព្រោះថាប្រទៀនពួរហ្នឹងក៏មិនបាននឹកឃើញហ៊ានមកសូមរាជសម្បត្តិអីឲ្យបុតទេពីព្រោះបុតច្បង ព្រះអង្គមានទេតើហ្នឹងឯងគមហេសីមេត្តាព្រះបរមពុរិស័ទហ្នឹងបានឆ្លើយព្រះវិលាលេខទៅអីមិនក៏ហ៊ានមកសុំដល់ប៉ុណ្ណឹងអាហ្នឹងឯងដល់ទៅគេបានប្រកាសឡើងថាពាក្យសម្ដីបរិជានត្រូវតែជាពាក្យពិតហ្នឹងឯងថាប្រទៀនពោបានដីថាគេសុំអីឲ្យនឹងណាហ្នឹងឯងទៅហើយយើងទុកចិត្តអ្នកដតី នឹងឯងមិនមិននឹកថាហ៊ានមកសូមអីដល់ប៉ុណ្ណឹងទេអានឹងដោយបង្និតលើកមកមិញអញ្ចឹងរឿងទំនុកទុកចិត្តនឹងមិនបាននឹកថានរណាហ៊ានធ្វើអីនរណាហ៊ានធ្វើអីដល់ប៉ុណ្ណឹងទេប៉ុន្តែវាមិនតាន់ដល់ពេលចឹងវាមានពេលវេលាមនុស្សយើងវាតាកតួងនឹងវិបាកកម្មខ្លួនឯងផងតាកតួងទៅនឹងកិលេសរបស់អ្នកដតីផងនឹងឯងហ៊ាន វាហ៊ានសម្លាប់ហ៊ានវៃវៃទៅបានទាំងអស់ហ្នឹងដែលយើងមិនបាននឹកថាដល់ថ្នាក់នឹកហ្នឹងឯងអញ្ចឹងបានសេចក្តីទាំងអស់នេះ គឺពុទ្ធបរិស័ទយើងត្រូវតែបញ្ច្រាស់អំពីកសែតណ្ហានឹងចឹងកណាដោយយើង ប្រឹងឲ្យរឹងប៉ឹងខ្លួនឯងនឹងឯងប្រឹងឲ្យ រឹងប៉ឹងខ្លួនឯងចឹងនឹងឯងកុំឲ្យទន់ខ្សោយត្រូវតែ មានពុទ្ធធម៌សង្ឃជាសរណៈហ្នឹងហើយប្រតិបត្តិថែរក្សាណានៅអរិយត្រប់ហ្នឹងដូចតែព្រះអង្គត្រាស់ថាប្រមាទៈមនុយញ្ញជាអន្តៈពាលាទុមេធីណូជីនីអបមាទញ្ញចមេធាវីធនាំងសេដ្ឋាំងវរកតៈ បកលពេលអាប់អិតប្រាជ្ញានឹងតែងតែប្រកបរឿយរឿយដោយនៅសេចក្តីប្រមាទគឺការខ្វេះប្រហែសចំណែកអ្នកប្រាជ្ញលោករក្សាសេចក្តី មិន ប្រមាទអ្នកប្រាជ្ញលោករក្សាសេចក្តីមិន ប្រមាទដូចជាគេរក្សានៅទ្រព្យដ៏ប្រសើរថ្លៃថ្លាហ្នឹងឯងនោះយើងរក្សាមាសប្រាក់លុយកាក់អីហ្នឹងណាដែលលើកហើយហ្នឹងញាតិញោមស្ដាប់បានហើយគឺថារីករាយនឹកឃើញ ពេលណាដោយមโนទ្វេរវិធ័យនឹងសបាយទៅដោយលៀបដោយយសឋានៈបុណ្យស័កអីសពគ្រប់នឹងឯងវាតាកទួងទៅនឹងអ្នកដតីចឹងនឹងឯងវាមានភាពបង្អួតបង្អអ្នកដតីតាមនឹងដោយអំណាចលៀបយោសការៈអីសពគ្រប់ឋានៈបុណ្យស័កអីអីហ្នឹងគឺវាសបាយចិត្តហ្នឹងដោយសារវានៅក្នុង សង្គមមនុស្សទូទៅហ្នឹងបាន សំដែងនៅភាពប្រសើរគ្រាន់បើអីអីអីទៅតាមនឹងអញ្ចឹងទៅណាមានអីទេរឿងក្នុងលោកនឹងឲ្យតែបានទៅនៅក្នុងការងារល្អដែលប្រសិជ្ជៈទោសទៅនឹងកិត្តិយសគេឈ្មោះអីក៏ល្អទៅតាមនឹងតែគ្រាន់តែថាយើងនិយាយមកតាមផ្លូវពធัวដើម្បីរកភាពនឹងណូនៅក្នុង ជីវិតហើយនឹងបានជាទី ពឹងក្នុងវដ្តសង្សារ ព្រោះបាយមួយចានសម្រាប់មួយថ្ងៃកិត្តិយសគេឈ្មោះអីអីហ្នឹងគឺសម្រាប់មួយជាតិហ្នឹងប៉ុន្តែ ការដែលយើងប្រឹងប្រែងឲ្យបានរឹងប៉ឹងចំហទៅក្នុងទីពឹងហ្នឹងគឺសម្រាប់មួយសង្សារវត្តសាងព្រមយានដើម្បីឆ្លងទៅកាន់ព្រះនិព្វានដែលជាទីបំផុតទុកនោះអាហ្នឹងយើង ខំរក្សានៅធម្មសម្បត្តិអរិយទ្រព្យនឹងឯងឲ្យជាទីរីករាយឡើងរីករាយឡើងរីករាយឡើងមិនតាក់ទងនឹងរឿងមាន បានទ្រព្យសម្បត្តិអីខាងក្រៅទៅទេ តែ ពុទ្ធបរិស័ទនឹងឯងគឺមករីករាយជាមួយនឹងធម្មសម្បត្តិក្នុងជីវិតរាល់ថ្ងៃត្រូវឲ្យឃើញវត្ថុដែលជាទីរីករាយដែលជាជំរំសព្វសាននេះបានយើងដឹងថាសម្រាប់ដោះស្រាយបញ្ហាគ្រប់ទាំងអស់នឹងឯងឲ្យយើងបន្ថែមសេចក្តីនឹងឲ្យច្បាស់លាស់ នឹងឯងក្នុងលោកនេះណាដោយលៀបដោយយោះនឹងគឺថាប្រៀបផ្ទឹមគ្នាណាហើយញាតិញោមជ្រាបទេរឿងប្រៀបផ្ទឹមគ្នាក្នុងលោកនឹងគឺជាការរត់ប្រណាំងគ្នាណានឹងណាហើយហត់ប្រប៉ុណ្ណារត់រហូតនឹងណាកំពុងតែរត់នឹងណារត់តាមផ្លូវចិត្តណានឹងឯងតែរត់អត់មានពេលឈប់ប៉ះតែហត់ប្រប៉ុណ្ណាឲ្យតែប្រៀបផ្ទឹមគ្នាដោយលៀបដោយយោះរបស់សម្បត្តិក្នុងលោកលេខ1លេខ2ក្នុងលោកហ្នឹង គឺនឹងឯងកំពុងតែរត់ប្រណាំងគ្នានឹងក៏ប៉ុន្តែ អ្នកប្រាជ្ញលោកត្រេកអរជាមួយ នឹងអារម្មណ៍របស់ខ្លួនញាតិញោមជ្រាបប្រកម្មដ្ឋាននឹងទេពេលណាក៏យើងមានអារម្មណ៍សម្រាប់ខ្លួនយើងដែរអត់មានទៅប្រណាំងប្រជែងមួយអ្នកដតីទេឃើញទេអត់មានរឿងហត់ទេណាហើយអារម្មណ៍នោះវាជាអារម្មណ៍របស់វិថីចិត្តនឹងឯងវិថីចិត្តវាមានទៅទៀមទាអារម្មណ៍ឯណាឯណីអីទៀត ដឹងអារម្មណ៍ណាហើយក៏រលត់ចោលអារម្មណ៍នឹងទៅវាអត់មានចាំបាច់អារម្មណ៍អីដតីទេម្ល៉េះហើយវាមានសេចក្តីសុខមានសេចក្តីត្រេកអរជាមួយ នឹងអារម្មណ៍របស់ខ្លួនឯងហើយមានពេលណាយើងអត់អារម្មណ៍នឹងមានពេលណាដែលយើងអត់អារម្មណ៍របស់ខ្លួនឯងនឹងវាតតែអត់មានវិញ្ញាណកើតឡើងគឺណាបើតែមានវិញ្ញាណមានវិថីចិត្តកើតឡើងហើយវាមានអារម្មណ៍ហើយហើយវាមានខ្លួនយើងអីណាផ្សេងទៀតអ្នករស់នៅនោះ សពថ្ងៃហ្នឹងបើអត់មានវិញ្ញាណទេវាស្លាប់ហើយអពេតវិញ្ញាណណោនិរតខាងវៈកលឹងករាំងដូច្នេះដែលនៅរស់ហ្នឹងនៅវិញ្ញាណហ្នឹងណាហើយយើងដឹងទេអ្វីអ្វីទាំងអក្នុងពិភពលោកនេះណាដែលយើងបាន ដឹងណាផ្ទះសម្បែងទីកន្លែងវ័យសពគ្រប់ហ្នឹងគឺអារម្មណ៍របស់វិញ្ញាណហ្នឹងទេតើនឹងឯងហើយបើយើងចេះត្រេកអរជាមួយនឹងអារម្មណ៍របស់វិញ្ញាណហ្នឹងក្តីត្រេកអរនេះជាទូសន្តោសមិននិយាយពីសេចក្តីត្រេកអរដោយរាគៈទេ ព្រោះសន្តោសប្រែមកតែត្រេកអរអញ្ចឹងសាំងហើយនឹងតុស័កតុស័កភេទហ្នឹងប្រែតែត្រេកអរព្រមនឹងឯងដូចសន្តសិទ្ធអីហ្នឹងក៏ប្រែតែត្រេកអរចឹងឋានសន្តសិទ្ធហ្នឹងគឺថាឋានដែលមានសេចក្តីសន្តោសត្រេកអរគ្រប់គ្រាន់ជាមួយនឹងរបស់ដែលមានហ្នឹងគឺមិនចង់និយាយថា តាមផ្លូវចិត្តនឹងវាប្រព្រឹត្តទៅដោយធัว ដែលជាការប្រព្រឹត្តធัวទៅទេប៉ុន្តែចង់និយាយថាសម្បត្តិជាទិដ្ឋហ្នឹងគឺថាត្រូវការអីមាននឹងត្រូវការអីបាននឹងសັບគ្រប់អញ្ចឹងជាទីកន្លែងដែលដែលឲ្យមានសេចក្តីត្រេកអរសັບគ្រប់ទាំងអស់នៅឋានតោសិតហ្នឹងនឹងគ្រាន់តែចង់បញ្ជាក់ពាក្យថាតោសិតហ្នឹងគឺដូចតែពាក្យសន្តោសអញ្ចឹងចឹងគ្រាន់តែសេចក្តីសន្តោសនេះជាសេចក្តីត្រេកអរសັບស្ងប់ប្រព្រឹត្តទៅនៅក្នុងបកម្មដ្ឋាន គឺសំខាន់ដែលពុទ្ធបរិស័ទយើងត្រូវយល់អំពីអារម្មណ៍របស់វិថីចិត្តកាលណាបើយើងចេះត្រេកអរជាមួយនឹងអារម្មណ៍របស់ខ្លួនឯងហើយតើមានពេលណា ដែលយើងអត់អារម្មណ៍ហើយតើមានពេលណាដែលយើង មិនត្រេកអរអញ្ចឹងមានចាំបាច់ទៅប៉ុណ្ណឹងជាមួយអ្នកដតីណាបើយើងត្រេកអរជាមួយនឹងអារម្មណ៍របស់ខ្លួនឯងហើយនឹងហ្នឹងមានពេលណា ដែលយើងចាំបាច់ថានឹងត្រូវទៅប៉ុណ្ណឹងប្រជែងអីជាមួយអ្នកដតីរឿងប៉ុណ្ណឹងប្រជែងហ្នឹងវាបង្កើតទៅជារឿងចំណែនរឿងអីអីទាំងអស់ហ្នឹងទាំងកណាហ្នឹងឯងហើយតែចំណែនហើយកើតຕົកហើយទាំងហើយចំណែននឹងអីមើលមើលគឺណាគូឲ្យយើងរង្គៀសហ่ะជាមួយគ្នានឹងការដែលពុទ្ធបរិស័ទយើងបានចូលមក រាប់អានប្រសាសនាហ្នឹងយើងមិននិយាយដល់ទៅអ្នកដតីអីដែលក្រៅពុទ្ធសាសនាទេមកដល់ចំណុចនេះគឺរំលឹកអំពីពុទ្ធបរិស័ទយើងដែល បានដល់បរតនត្រ័យហើយនឹងអានឹងបានរំលឹកគ្នាបានហើយទាំងអ្នកដែលស្ដាប់ស្ដាប់ហើយយកអាប់យកសេចក្តីពិចារណាទៀត គឺណាអានឹងគឺគឺតល់តែអញ្ចឹងដើម្បីឲ្យយើងមកយល់ថាតើតម្លៃខ្លឹមសារនៃពធដែលព្រះពុទ្ធអង្គទ្រង់សម្ដែងមកនឹងក្រៃលែងប៉ុណ្ណាទៅអញ្ចឹងកណាហើយបើតាមដែលយើងបង្ងើយកន្តើយជាមួយនឹងពធហ្នឹងហើយយើងជាប់ជំពាក់ខ្វាយខ្វល់ជាមួយនឹងរបស់ក្នុងលោក ក៏ដូចតែយើងមិនធ្លាប់បានកើតមិនធ្លាប់មានមិនធ្លាប់បានជាមួយរបស់ក្នុងโลกនឹងអញ្ចឹងបើតាមតែយើងរវល់ណានឹងឯងហើយយើងអាងលេះទៀតនឹងឯងត្រង់ដែលថាវល់ណាវល់វល់នេះវល់នោះអីចឹងទៅគឺមិនបានអានបត្រៃបីដកមិនបានស្ដាប់ពធัวមាននរណាទៅប្រខិតបង្ខំអីបានទេយើង អាងថារវល់អីអីទាំងអស់ហ្នឹងប៉ុន្តែត្រូវសង្វេគខ្លួនឯងផងកុំស្មានតែយើង អាងរវល់អញ្ចឹងហើយយើងរួចខ្លួននោះណា យើងមើលមើលយើងយើងប្រៀបផ្ទឹមគ្នាមើលពុទ្ធត្រាស់ដឹងហើយនឹងស្អីដែលយើងទៅរវល់ជាមួយហ្នឹងយើងប្រៀបផ្ទឹមគ្នាមើល នឹងឯងតើយើងមិនរង្គៀសទេឬអាការដែលយើងរវល់ទៅជាមួយនឹងអារបស់ដែលសម្បូរនៅក្នុងលោកនឹងពុទ្ធអត់ត្រាស់ក៏មានដែរគ្រប់ជាតិគ្រប់កំណើតទាំងអស់ហ្នឹងដូចជារឿងអ្វីអ្វីដែលដែលយើងខារវល់ហ្នឹងញាតិញោមជ្រាបខ្លួនឯងហើយយើងពិនិត្យមើលមើលហ្នឹងឯងមនុស្សដែលក្រៅពុទ្ធសាសនាក៏គេមានបានជាងយើងទៅទៀតអារបស់ទាំងអស់ហ្នឹងនោះហ្នឹងឯង មិនមិនក្រអីទៅទេប៉ុន្តែវាសង្វេគត្រង់ដែលថាយើងបានមកដល់បរតនត្រ័យហើយនេះមិនខ្វាយខ្វល់រវល់ជាមួយនឹងពធัวអីសោះកណាដូចជាពធัวនឹងសម្បូរមែនទេណាណីហើយអ្វីដែលយើងរវល់ជាមួយនឹងក្រមែនទេណាខ្ញុំកើតមកសង្សារវត្តមកហើយមិនដែលបានជួបរបស់នឹងទេរបស់ដែលខ្ញុំរវល់ជាមួយនឹងណាមិនដែលសោះវាដូចជាអញ្ចឹងចឹង តាមពិតអ្វីដែលដែលក្រជាទីបំផុតពុទ្ធពធប្រសងឯនេះទេតើកណាមួយអាសង្ខ័យកាប់មិនមួយអាសង្ខ័យជាតិទេណានឹងឯងដែលជាសញ្ញកັບអត់មានពុទ្ធបានត្រាស់មួយអាសង្ខ័យផែនដីបើមិនណាហ្នឹងហើយស្រាប់តែឥឡូវមានពុទ្ធមានពធមានប្រសងតាមរយៈនៃ បត្រៃ3ដកអត្តកថានេះហើយស្រាប់តែយើង ធ្វើងើយអញ្ចឹងទៅមើលមើលងើយអត់មានការគោរពពុទ្ធអត់មានការគោរពពធัวអត់មានការគោរពប្រសង់ចង់ស្រឡាញ់ក៏ស្រឡាញ់ទៅចង់ស្អប់ក៏ស្អប់ទៅចង់ខឹងនឹងអ្នកណាក៏ខឹងទៅគ្មានកោតក្រែងពុទ្ធធัวប្រសង់អីសោះស្រេចតែអញហ្មងចឹងទៅមើលមើលមើលមើលញាតិញោមពិនិត្យមើលមើលយើងមានគោរពរតនត្រ័យទេដែលយើងចូលមកគៀកមកចិត្តរតនត្រ័យនឹងស្រេចតែខ្លួនឯងអញ្ចឹងអាហ្នឹងគឺយើងខ្វះការគោរពទេ ដូចជាថាគុណចាស់ប្របានជ្រាបហើយក្នុងវិន័យក្នុងកិច្ចវត្តអីហ្នឹងចូលទៅរកបច្ច័យដីអីត្រូវបរិមណ្ឌលយ៉ាងម៉េចមិនមែនជាការលេងសើចអីយ៉ាងម៉េចយ៉ាងម៉េចត្រូវគោរពពុទ្ធបរិស័ទយើងក៏ប្រឹងប្រែង តាមហ្នឹងដោយការគោរពហ្នឹងអាហ្នឹងគឺជារឿងបូជាផ្លូវផ្លូវក្រៅផងទៅទេចឹងសំខាន់ផ្លូវក្នុងណោះនឹងឯងកាលណាបើប្រព្រឹត្តទៅដោយអំណាចនៃ កិលេសដែលចេះតែដឹកនាំចិត្តសន្តាននឹងបាននឹងបានទីក្តីថាយើងជាកូនដែលពពុតបដៅបានដោយក្រគឺណាយើងយើងលេះលោះទៅតាមបាបប្រមិតនាំទៅម៉ែឪថាកុំទៅខ្ញុំទៅមិនអញ្ចឹងរបៀបអញ្ចឹងណាអានឹងឯងទៅហើយមើលមើលពពុតហាមថាម៉េចដែលយើងចូលមករកព្រះអង្គនឹងណា ហើយយើងមានតាមព្រះអង្គឯណាអត់អីទេព្រះអង្គអីអីចឹងទៅมันបានជានឹករលឹកអវាទរបស់ព្រះអង្គទៅទៀតហើយយើងកុំភ្លេចណាកូនរបស់ព្រះអង្គមានតែមកពូអីណាអនុជាតិបុត្រណាតែកាលណាយើងបដៅអត់បានអត់រាប់ចូលក្នុងកូនប្រពុតបានទេណានឹងឯងអញ្ចឹងអានេះជាការរំលឹកសម្រាប់ពុទ្ធបរិស័ទយើងដែលបានដល់ប្រពុតប្រធោប្រសង់នឹងឯងទៅអញ្ចឹងបានរឿងខ្លះនៅក្នុងโลกនេះយើង វាមិនអាចខ្លាំងខ្លាអីទៅដោយព្រះពុទ្ធអង្គទ្រង់ឈ្នះមីទៅនោះទេរឿងខ្លះក៏យើងអាចចាញ់ណាក៏ប៉ុន្តែយើងចាញ់ដោយមេត្តាចិត្តកុំឲ្យវាមានរឿងកើតឡើងតទៅចាញ់នេះល្អណាស់ណាទៀតចាញ់កន្លែងហ្នឹងវាដូចជាមេត្តាចាញ់កូនតូចចឹងណាចាញ់យ៉ាងម៉េចចាញ់ត្រង់ដែលថាកូនហ្នឹងយំទេ យំទេហើយមុនដំបូងក្តិចបន្តិចតែណាក្តិចតិចតែអីចឹងទៅអីអីទៅកូនហ្នឹងអត់ព្រមបាត់រត់ទៅយំរត់ទៅស្រែកឡើងរួចទៅមិនអាណិតតែបេះដូងមេត្តាហ្នឹងមិនអាណិតអាណិតត្រូវលើកយកមកបីលួងលោមកូនអាហ្នឹងមិនព្រមចាញ់កូនណាហ្នឹងឯងចាញ់កូនយំអា អានឹងឯងតែអាការចាញ់នឹងល្អណាស់ព្រោះបានទៅជាពោជានិយបុគ្គលរបស់កូន នៅ ពេលដែលកូនធំទៅដឹងក្តីទៅនឹករលឹកឃើញនឹកលឹកឃើញទឹកចិត្តមេត្តាបិតាដែលបង្ហូរមករនណាជំនួសមិនបាននេះនឹងឯងអានឹងឯងទៅជាពោជានិយបុគ្គលខ្ញុំណាលើកឧទាហរណ៍ហ្នឹងចង់បញ្ជាក់ថារឿងដែលយើងព្រមចាញ់ដើម្បីរក្សាទាំងខ្លួនឯងរក្សាទាំងអ្នកដទៃ តិកិច្ចឆន្តាណੰងហ្នឹងគឺបានទីក្តីថារក្សាទាំងឧបិនមត្ថាំងតិកិច្ចឆន្តាណੰងហ្នឹងដើម្បីរក្សាអ្នកទាំងពីរអត្តនោចៈបរសច្ចៈទាំងខ្លួនឯងទាំងអ្នកដទៃអាហ្នឹងគឺល្អណាស់ណាទាំងទីបំផុតគឺថាអំណត់មានអំណាចនឹងឯងដោយសេចក្តីអត់ធន់ហ្នឹងហើយបើយើងចង់តែឈ្នះអ្នកដតីដើម្បីមានពៀវេរីមើលមើលអានេះហើយ ដែលយើងអត់បានគោរពព្រះសាស្តាទេចឹងហើយរឿងរ៉ាវនឹងកើតចេញពីយើងនឹងចឹងទៅតើយើងគិតចង់ធ្វើយៈធ្វើមេធ្វើព្យុះធ្វើភ្លៀងអីក្នុងព្រះសាសនានេះនឹងឯងចឹងគឺប្រព្រឹត្តទៅ ដើម្បីសេចក្តីស្ងប់រងាប់ដើម្បីការព្រមព្រៀងគ្នានៃពួកក្រុមបានទៅជាពោជៈនិយៈបុគ្គលលើបរិស័ទ គឺត្រូវតែពិចារណាធัวដែលប្រព្រឹត្តទៅដែលជាមិត្តសម្លាញ់ដែលជាគ្រូដែលជាសាស្តាគឺថាត្រូវមានគុណធម៌សម្រាប់ខ្លួនឯងដូចជាឪពុកម្ដាយសន្តោសប្រុសប្រណីអធ្យាស្រ័យឲ្យអភ័យដល់អ្នកដទៃអញ្ចឹងគុណធម៌នឹងឯងដែលទៅជាទីគោរពរបស់អ្នកដទៃទាំងគុណធម៌ណានឹងឯងយើងមិនអាចថាប្រព្រឹត្តទៅដោយអំណាចនៃភាព កោងកាចឬក៏ដោយអំណាចដែលប្រព្រឹត្តទៅអាជ្ញាអីដែលបង្កនៅភាពទុកសៅมองក្តៅកាហាយអីទៅឲ្យដល់អ្នករតីហើយនឹងថាឲ្យអ្នករតីនឹងឯងគោរពយើងស្ដាប់យើងអីទៅតាមការសម្លុតគម្រាមកំហែងទេចឹងយើងត្រូវចូលឲ្យទៅដល់បេះដូងអ្នករតីនិយាយភាសាគុណចាស់អង្គទេមុតតានឹងឯងចឹងទោះជាយើងត្រូវ លះបង់របស់អ្វីអ្វីខាងក្រៅក៏ដោយប៉ុន្តែយើងស្ថិតនៅក្នុងបេះដូងមនុស្សយ៉ាងច្រើនយើងចូលទៅអង្គុយក្នុងបេះដូងរបស់អ្នកដតីនឹងបានទីក្តីថាម៉េចបានដីថាអ្នកដតីនឹងឯងបានចងចាំនៅគុណសម្បត្តិចងចាំនៅសេចក្តីល្អហើយបែរត្រឡប់មកគោរពកោតក្រែងយកយើងជាគំរូ តែបើយើងគិតទៅពីរឿងខ្លួនឯងហ្នឹងវាបានតែម្នាក់ខ្លួនឯងហ្នឹងយើងអត់បាន ទៅអង្គុយនៅក្នុងបេះដូងអ្នករតីទាំងឡាយទាំងពួងទេហើយខ្លួនឯងនឹងសបាយត្រេកអរស្អីស្អីទៅជាមួយខ្លួនឯងលៀបតការៈទាំងបរវាទាំងឋានៈអីអីទៅខ្លួនឯងតែអ្នករតីអត់គោរពហ្នឹងវាមានតម្លៃស្អីទៅវាដូចជាយើងដឹកមាសមកសំពៅទៅនៅកដាលកោះម្នាក់ឯងអើមាសអញមាសអញមាសអញអញ្ចឹងទៅចាយអត់បានហ្នឹង នឹងឯងវាមានតម្លៃអីបើចាយអត់បានហ្នឹងណែអ្វីអ្វីដែលយើងមានណាចាយអត់បានហ្នឹងគឺគេ អត់គោរពណាគេអត់ទទួលស្គាល់គេអត់ត្រេកអរជាមួយវាអត់តម្លៃទេអ្វីដែលមានតម្លៃតលគេត្រូវការ បានវាមានតម្លៃបើគេអត់ត្រូវការគេអត់គោរពគេអត់ស្រឡាញ់គេរាប់អត់អាននឹងផងហ្នឹងដល់ងាប់ទៅគេអទៀតហ៎កណាអូនឹងឯងគេគេគេលេងមហោស្រព ណា7ថ្ងៃកាលរាជណាប៉ុន្តែមានអាមាតមួយនឹងយំហ្មងចឹងយំយំថាយីគេអសបាយគ្រប់គ្នាមិនក៏អ្នកឯងយំអើយខ្ញុំយំខ្ញុំខ្លាចអបរាជាទៅអុកលុកឋាននរកយមរាជបញ្ជូនមកវិញខ្ញុំភ័យហ្នឹងឯងបើទៅរហូតមានអីហ្នឹងឯងដល់តែប៉ុណ្ណឹងទាំងអានឹងបានតែរឿងនេះយើងដាប់ប៉ុណ្ណឹងចុះហើយអង្គិតឯងចប់ហើយឯងណាសុំ អនុញ្ញាតចាប់អារម្មណ៍ចុងក្រោយដែលលោកគ្រូជាម្ចាស់សម្ដែងនឹកឃើញទឹកមហាសមុទ្រហ្នឹងទៅទឹកមហាសមុទ្រហ្នឹងយកធ្វើអីខ្ញុំមិនដឹងទេណាប៉ិនបើយកមកបរិភោគទៅកំពង់សោមទៅអីហ្នឹងទៅអូស្រេកទឹកណាស់សាកទៅសាកដាក់3ក្អឹកទៅណាបើកហ្នឹងស្ទះស្ទះណា គឺបរិភោគអត់បានហើយទឹកសមុទ្រតិចណា លវឹងលវើយមើលកោះមើលត្រើយមិនឃើញតែបរិភោគអត់បានណាប៉ុន្តែបើទឹកសាបវិញតែមកកូនកែវគេថាស្រេកទឹកដាក់មកកែវទៅគឺបាត់ខះកគេថាស្អាតបានដូច្នេះគេថាមនុស្សយើងបើគិតតែអេតាំងមៈមៈអេសោហមៈស្មេះអីជាដើមគេថានោះរបស់អញនោះអញអញដោយអំណាចតណ្ហាដោយអំណាចនិមានេះដោយអំណាចទិដ្ឋិនេះគឺថា គេពឹងអត់បានដល់ពឹងអត់បានវាត្រូវឯកោទៅឯកោហ្នឹងមិនមែនឯកោទៅក្នុងជាតិនេះទេវាឯកោដល់ទៅជាតិមុខទៀតណាវាបន្តបន្តទៅវាអត់មានអីគេថាវាវាទៅតាមហ្នឹងទៅដល់យើងថារស់នៅធ្វើម៉េច ឲ្យអភ័យដល់សពសត្វទាំងឡាយបញ្ឈប់ខឹងក្រោតផ្ដោតឲ្យអភ័យបញ្ឈប់អាល័យដោយក្តីលះបង់នៅក្នុងន័យលះបង់បានន័យថាបញ្ឈប់អាការខឹងក្រោតឲ្យអភ័យឲ្យអភ័យដល់សពសត្វដូច្នេះវាបានប្រយោជន៍ដល់គេអញ្ចឹងបានព្រះអង្គសម្ដែងនៅក្នុងកតញ្ញូដែលគូនឹងនឹងសូមទោសបញ្ញាគូនឹងនឹងករុណានេះនឹងគុណនេះ ដែលព្រះអង្គទ្រង់ដឹងគុណដោយព្រះបញ្ញាតែតែព្រះអង្គទ្រង់ជាបុព្វការីដោយករណាអញ្ចឹងបានបុព្វការីហើយជាអ្នកធំអ្នកអីហើយនៅក្នុងក្រមដោយសមាគមអញ្ចឹងដោយលោកមេឆាតអញ្ចឹងត្រូវតែករណាករណាករណាឲ្យអភ័យដល់អ្នកទាំងឡាយដែលចូលមកនឹងយ៉ាងណាយ៉ាងណាត្រូវអប់រំគ្នាមក កុំឲ្យណេះនោះអីថាតោរីកចម្រើនទៅថាអូបែកបាក់សាមគ្គីគ្នានឹងយ៉ាងបាទណាអត់ទេត្រូវតែករណាព្រោះឲ្យករណានឹងបានជាបុព្វការីម៉ែឪក៏ចឹងដែរត្រូវឲ្យឲ្យអភ័យដល់កូន ប្រុសស្រីយ៉ាងណាមិញសត្វលោកយើងទាំងអស់គ្នាត្រូវឲ្យអភ័យដល់អ្នកជុំវិញយើងព្រោះយើងម្នាក់ឯងនឹងផ្ដល់សេចក្តីសុខឲ្យគេបានអញ្ចឹងវាជាកិត្តិយសណាស់ដែលបានផ្ដល់សេចក្តីសុខឲ្យអ្នកដទៃបានសេចក្តីសុខដោយសារយើងម្នាក់នឹងវាកិត្តិយសខ្ពង់ខ្ពស់មែនទេណានេះសូមអនុមោទនា